like I'm មែនទេតើប្រូកូនស្គាល់មកហើយរួយបងមិនដឹងខ្លួនថាអូននៅចិត្តជាស្នេហ៍កម្មមែនទេបងស្គាល់គេមិនអូនបងខូចចិត្តស្ទើរសូន្យ ដែលបងឈឺរីញរៃលួចសង្ឃឹមថាថ្លៃយល់ដល់ស្នេហ៍